ដូចជាច្រៀងមែនកំមុំខ្លួនល្អតែកំជិលអាំងផេះតែនេះហ่ะស្រីមានប្តីហើយក៏កំជិលញក់ឃ្លៀកគ្រាន់តែសម្រាប់មួយថង នៅក្នុងបន្ទប់គេក៏ចូលមកចោលនៅក្នុងផ្ទះបាយដែររូបរាងណាមិនសមនឹងចរិតសោះណែបងឯងក៏មិនចេះទោះខ្ញុំមិនខ្មិចក៏ឃ្លៀកខ្ញុំក្អូនជាមួយថ្ងៃនេះថាខ្ញុំទៅវាស្អាតកាន់សម្រាមទៅចោលនៅមុខផ្ទះវាអត់មានទឹកលាងខ្ជិលចូលមកក្នុងផ្ទះវិញលាងដៃ ហើយនេះដូចបងឯងនេះមុខដូចតពួតនេះកាន់សម្រាមមកទេដៃចោលទៅអីយីនាងមុខនេះនាងបោះបានហើយក៏យើងចោលមិនបានយើងក៏ខ្ជិលចូលមកលៀងដៃដែរមកផ្ទះនេះមិនមែនតែផ្ទះយើងកណ្ណាព្រោះអីប៉ាមិនតន់ថាចែកឲ្យអ្នកណាណានឹងត្រូវអីក៏មិនមែននៅតែប្តីពុតខ្ញុំទេសម្រាមក៏អីក៏ទៅយ៉ាងហោចណាស់ប៉ាមកស្ដីបន្ទោសឲ្យបងឯងហ្នឹងថាបងឯងជាកូនបងមិនចេះរៀបចំផ្ទះហ្នឹងកូនពៅខ្ជិលតិចតួចមិនចេះតិចតួច ក៏វាមិនអីមែនឯបងស្រីឯងអឺ បងមួយថ្ងៃមើលអូនជ្រឹងព្រោះចាញ់តារាណាល្អនៅប្រុសស្ងួយងាកមកមើលអូនណាមើលហើយមើលមកអូនតើអូនស្អាតទេស្អាតហើយស្រស់ប៉ុណ្ណាប្រាប់ផងមាសមេអ៊ុយស្អាតហើយអូយហើយនៅច្រៀងនៅបន្តអីទៀតនេះប្រពន្ធឈើនេះហ៎ហ៎ស្រាប់ហើយអូនសម្លាញ់ចិត្តបងអូនមិនអីហ៎ មឯងណែប្រុសស្ងួនងាកមើលមុខអូនស្អាតទេមើលមុខអូនស្អាតទេស្អាតទេឈឺជើងហើយតារាអើយតារារំរំច្រៀងច្រៀងប៉ឹងខ្ញក់ឈឺជើង បាត់ឈឺអត់ឈឺអត់បងបង ជើងបុកប៉ុណ្ណឹងខ្ញុំមិនឈឺទេតែខ្ញុំវាឈឺចិត្តនេះមានបងស្រីដូចបងឯងក្នុងនាម ជាបងស្រីមិនព្រមប្រាប់ប្តីឲ្យជួសជុលបិទការ៉ូបិទអីឲ្យស្មើឲ្យប្អូនដើរបុកឈាមជើងហើយនឹងមានមុខមកសើចដឺទៀតណាស្អីគេតារារៀបរៀងហើយក៏រៀបលេចទៅវិញរំរំឈួតឈួតតែឯងមានមាត់និយាយអត់តំណងតកាត់តែនៅទាំងអស់គ្នាសំចេះកើតឲ្យតែប្តីបងចុះចូលតែម្នាក់ឯងចុះប្តីឯងຕົកធ្វើស្អី ប្តីបងឯងជាសន្តិសុខអញ្ចឹងហើយគាត់ចេះជួសជុលទាំងអស់អារឿងជួសជុលបិទការ៉ូប៉ុណ្ណឹងមានអីអស្ចារ្យត្រូវអត់បងមិនចេះធ្វើបិទការ៉ូប៉ុណ្ណឹងមិនដឹងធ្វើសន្តិសុខរកអីទេមែនទេនិយាយត្រូវនិយាយត្រូវប្រពន្ធខ្ញុំហ្នឹងនិយាយត្រូវព្រះហើយព្រះមិនប្តីឯងចេះរត់តែម៉ូតូដប់តែមួយមុខទេអីស្អីក៏សន្តិសុខនឹងប្តីឯងចេះតែរត់ម៉ូតូដប់ជិះទាំងយប់ជិះទាំងថ្ងៃមិនចេះធ្វើស្អីខ្លះទេតែក្នុងគ្រួសារបងឯងជាកូនបងចឹងត្រូវធ្វើលើប្អូនចឹងហី លឺខ្វះអីប៉ុណ្ណឹងបើខ្ជិលអញ្ចឹងមិនបាច់ធ្វើបងគេស្លាប់ទៅវិញហើយទៅចាប់ជាតិធ្វើជាកូនប៉ាក្រោយមកធ្វើជាប្អូនខ្ញុំវាល្អជាងគេលោកកើតមកវិញខួរក្បាលមានប្រយោជន៍ជាងនេះហីណែមាត់ឆៅម៉ែប្អូនស្រីបងបញ្ចាត់ទៅចាប់ជាតិមុនបងទៅផ្ទះនេះផ្ទះរបស់ណាគេហាគេនៅទាំងអស់គ្នាទៅមិនអាំងឲ្យតែប្តីបងធ្វើហ្នឹងចុះប្តីឯងបើឯងដើរបុកជើងឈាមជើងមុនឲ្យប្តីឯងចុះចូលទៅមកប្រាប់ប្តីជើងធ្វើស្អី តើជ្រើអញាក់អញ័រតែខ្លួនឯងសោះតែស្លាក់តែស្រត់តណតណប់តែខ្លួនឯងសោះបងថាវីបងឯងកុំហួសហេតុពេកណាឯងហ្នឹងឯងបងឯងហ្នឹងខ្លួនឯងហ្នឹងបងឯងខ្លួនឯងហ្នឹងដើរមិនមើលខ្លួនឯងសោះមកមានទេបងឯងហ្នឹងវាមិនមិនបានឈប់ថតហើយវីដេអូហ្នឹងហាមប្រហោះជូនអូនឡើងទៅលើលាបថ្នាំជើងអូនឈាមអូខេមិនប្រហោះហើយទុកមើលសើចលេងព្រោះអីរត់ដងអូនឯងតែអញ្ចឹងបើប្រហោះវិញមិនដឹងល្បីមិនទេកុំអសោះណាកុំបង្ហោះណា គ្រូនេះជាក្បាច់ឆ្លុះក្នុងគ្រួសាររបស់យើងមិនប្រើអំពើហិង្សាហាមបង្ហោះឲ្យអ្នកក្រៅគេរៀនតាមដឹងហើយខ្ញុំមិនបង្ហោះទេខ្ញុំខ្លាចគេច្រឡំក្បាច់ហ្នឹងទៅខ្ញុំសុំកម្មសិទ្ធិបញ្ញាពីយើងទើបមិនហ៊ានបង្ហោះហ្នឹងហួយនឹងនិយាយច្រើនទៀតយកថងបន្លែទៅຕົកហើយជូនអូនឡើងទៅលើលឿនលបួសប្រញាប់ចុះមកក្រោមធ្វើមហូបញ៉ាំទៀតនេះអូខេអូនសម្លាញ់ចាំទៀតអូ ចង្រៃយោឈាមជើងបាត់ហាស្អីគេនឹងប្តីឈាមជើងបាត់ហើយអូយកម្មៈកម្មៈប្រែថាអំពើក្រោមព្រមធ្វើទេឲ្យប្តីដើរបុកឈាមជើងចឹងឲ្យសំមុខបងឯងណាដើរមើលទៅលើមិនមើលក្រុមសោះអាចឹងមើលមិនឃើញទេបាទរបស់ផ្សេងយករៀងរកឃើញទេអូយឡាននិយាយច្រើនហ្នឹងហើយ យកបងទៅលេងបួតទៅហ្នឹងហើយដើមចេះមើលចេះប្រយ័ត្នបុកផាច់ឈាមរាវសុំតអូនផ្លិចថាឯងច្រឹកអន់ចឹងដែរធានបន្លំជេរប្រពន្ធហោលោកប្តីយើងមានឪពុកម្ដាយតែមួយ រស់នៅតបោផ្ទះតែមួយប្តីមានរៀងរៀងខ្លួនបន្ទប់គេង មានរៀងរៀងខ្លួនគីឡូទឹកគីឡូភ្លើង មានរៀងរៀងខ្លួនប៉ុន្តែជន់ក្រមហើយនឹងផ្ទះបាយយើងប្រើទឹកភ្លើងរួមគ្នាអញ្ចឹងហើយប្រើទឹកប្រើភ្លើងនៅជាន់ក្រោមនេះមិនអាចប្រើប្រាស់សេរីបានទេត្រូវត្រូវតែធ្វើម្ហូបរួចក្រោយគេនឹងត្រូវចេញលុយថ្លៃទឹកបន្ថែមអូខេអត់ដែរខ្លាចតាំងពីដើមសតវត្ស2021បងធីវីឯងណា ដែលធ្វើមហូបឲ្យមុនខ្ញុំពីកាលមនុស្សកំពួរយឺតលើលោកអនាគតទៅប្តីប្រពន្ធខ្ញុំណោះទៅរស់នៅណោះភពអង្គាបងឯងនៅតែរស់នៅក្រោមដំបូលផ្ទះហ្នឹងហើយ នៅធ្វើបុគ្គលិករោងពុំដែរទៅកុំអួតពេកកុំអាងពេកមីនាងប្រយ័ត្នខ្លាយជាពីងមកកើតជាក្អមចុងក្រោយសល់តែផ្ទិលមួយដើររោផ្ទះជ្រោកតាមផ្លូវមិនបានផងរត់ហើយគ្មានចេះស្អីផងបានតែសម្រស់តិចតួចហ្នឹងគិតថាខ្លាចជាតារាមែន ម៉េចបងអញចង់មើងងាយថាខ្ញុំហ្នឹងចាក់ស្មុកមែនហ៎មិនអីទេបងឯងចាំតែមើលទៅតែពេលនេះធ្វើមហោបសិនតើបងឯងធ្វើយូតក្រោយខ្ញុំខ្ញុំបិទទឹកឲ្យបងឯងប្រែអូខេចាប់ផ្ដើមចាខ្លាច ជាការស្រេចគេថាឆ្កែព្រោះវាមិនដែលខំទេមិនដែលខំមែនទេហាហាអេកុំប្រើទឹកទៀតធ្វើបណ្ណាយកប៉ុណ្ណឹងទៅมันអាចប្រើធនធានទឹកទៀតទេវាស្អីមួយថ្ងៃទៀតអីហើយចុះខ្ញុំប្រើទឹកនេះខ្ញុំត្រូវការប្រើទឹកហើយបើមហូបខ្ញុំអត់ប្រើទឹកមហូបខ្ញុំមិនខ្លាចជាម៉ាយអី បងឯងក៏ដិតចិត្តដិតធម៌មេត្តាសម្រាប់មនុស្សសត្វលោកម៉ែអេនិយាយអញ្ចឹងអត់ត្រូវទេប្អូនស្រីសំណប់ចិត្តគេថាមនុស្សគេយកសម្ដីរនៀបបាក់យករនៀបជួសបើសម្ដីជ្រុលណាស់ត្រូវតែអនុវត្តបានចាំខ្ញុំជួយចេញថ្លៃទឹកបងឯងក៏បានដែរមកអាត្រឹមថ្លៃទឹកសោះខ្ញុំផោមកក៏ខ្ញុំមានលុយឲ្យបងឯងដែរនិយាយតែមាត់ណាមិនអាចទុកចិត្តបានទេមនុស្សសម័យនេះហ่ะសាច់ឯងក៏ដោយឥឡូវបងឯងចង់មកទៀតនេះ យោលើกระดาษនេះហើយត្រូវចុះហត្ថលេខាទាំងប្តី ទាំងប្រពន្ធចាំប្តីបងតនេបងនឹងយកឲ្យប៉ាផ្ដិតធ្វើសាក់សីដូចគ្នាស្អីគេបងបងឯងក៏ម៉េះម៉េះសង្ស័យបងឯងមើល Facebook វីដេអូ TikTok ឈួតឈួតច្រើនហើយបានបងឯងឈួតទាំងប្តីទាំងប្រពន្ធបែបនេះហ៎គាត់តលុយប៉ុណ្ណឹងសោះអីណាសិលហត្ថលេខាហត្ថអីនេះអត់យល់ទេឈួតអីប្រយោជន៍ Thank you. បើឯងមិនព្រមមិនអាចប្រើទឹកបានទេហៅប្តីឯងមកមកចុះកិច្ចសន្យាបានយើងជឿឯងជាអ្នកនិយាយតែថាអ្នកណាធ្វើឲ្យមុនណាអ្នកនោះនឹងចេញលុយថ្លៃទឹកបានបងខៃអាបងខៃចុះមកក្រោមតិចមើលមានការទៅផ្ដិតមេដៃបងផ្ដិតមេដៃស្អីហ្នឹងលោកតាមហ៎បើលោកពេលល្ងាចចង់ឡយចាំស្អែកយើងក៏លក់ផ្ដិតមេ លេងលះបងឯងហ្នឹងណាបងឯងថាម៉េចចង់លេងលះបងកុំអីអូនចាំយើងលក់ផ្ទះឲ្យចែកគ្នាហើយចាំបងឯងលេងបងក៏បានដែរណាលក់ស្អីបងឯងហាផ្ទះហ្នឹងផ្ទះរបស់ប៉ែហួសនៅខំតបោផ្ទះប៉ាចង់លក់ផ្ទះប៉ាទៀតនៅក្រោមទូសង្គ្រាមចង់បែកផានដីបងឯងនៅតែលើហ្នឹងឲ្យព្រមចង់មកជួយអូនក្រហមនេះផ្ដិតមេដៃពេលនេះប្រពន្ធចាញ់សង្គ្រាមចាប់ផ្ដិតមេដៃ រសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាមនិងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យទឹកដោះគោជូរអង្ករមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់មកពីបងឯងមិនព្រមចុះជួយខ្ញុំឥឡូវខ្ញុំចាញ់សង្គ្រាមគេនេះធ្វើមិនខ្មិចមហូបអត់មាន ទឹកដាក់ថែមនៅមេម៉ៅព្រៅនឹងអស់ ផ្ដិតមេដៃលឿនលឿនណានេះអាងបានទឹកប្រើធ្វើមហូបធ្វើអីលោកហ្នឹងវាធំមែនរឿងអីក៏អាចកើតមានដែរ អន់ណាស់ដាក់ទៅហ្នឹងហើយលទ្ធផលភ្នំមួយមានខ្លាញី2ហ្នឹងហើយមកពីមួយថ្ងៃហ្នឹងមិនចេះគិតជួយខ្ញុំទេនៅសងំតានៅលើហ្នឹងទៅឃើញអត់មើលបងស្រីចិត្តមៀងមកធ្វើបាបខ្ញុំកើតឲ្យបងគិតអីតាន់អូនបើមកដល់សង្គ្រាមចាញ់ឯណា មកជួយធ្វើម៉ោបងអញញ៉ាំបាយពុទ្ធអើយបងស្រីខ្ញុំអើយមើលធ្វើសម្លហើយមុនលេងដាំទឹកដាក់បន្លែហាន់សាច់យកដាក់យកដាក់យកអញ្ចឹងហ្មងអីមកកាត់ហីមិនដែរបងរសជាតិស្លោខ្ញុំគិតថាមានតែគេសំណាងលើបែងទេបានប្រពន្ធហ្នឹងកំពូចុងភៅហ្មងស្លោរសជាតិទឹកលេអសត់ហ្មង បិទវត្តឆ្កែពួកឯងហ្នឹងទៅសម្លយើងម៉ូតណារសជាតិវាមិនខ្មិចប្តីយើងសំខាន់ប្តីយើងគាត់ញ៉ាំបានមែនទេប្តីឆ្ងាញ់អត់ចេះសស៊ីទៅកើតណែមែនហើយប្រពន្ធសម្លអូនណាថ្ងៃនេះឆ្ងាញ់ហើយមានតែមួយនៅលើលោកឯងហើយមានតែម្ដងហ្នឹងសើចស្អីប្តីយើងចង់ថាស្លលើក្រោយឆាញ់ជាងនឹងទៀតមែនហើយត្រូវត្រូវសំខាន់ណា លុយទឹកខែហ្នឹងណាមានកិច្ចសន្យា ត្រឹមត្រូវអញ្ចឹងណាខ្លាចតែមានអ្នកបំពេញផ្លូវច្បាប់ទេអូខេអូខេបងហើយនឹងស្វាមីអញ្ជើញញ៉ាំបាយជាមួយទឹកសាឡទឹកតលេរបស់បងឯងហ្នឹងទៅឆ្លុះគ្នាពេលបាយហើយវាមិនល្អទេ ហើយពួកនេះវាកើតឈូតស្អីវាប្រហែលជាវាឆ្លោះចាញ់យើងហើយមើលទៅសង្ស័យដែរហើយគប់តែខ្វល់ដល់ពួកវាញ៉ាំបាញ់ញ៉ាំអីហ៎មានរឿងអីហ្នឹងដាច់ភ្លើងមែនដាច់ភ្លើងភ្លើងនៅបន្ទប់លើមានតាខ្ញុំជាអ្នកបើកមិនដែរហើយញ៉ឹងវាចានេះវាជួយបើកភ្លើងវិញភ្លាម អើយឃើញបញ្ហាឆាប់ចុះមកបើកវិញភ្លាមមិនដែរបងស្រីគេថាមនុស្សហ៎គេយកសម្ដីរនាបបាក់គេយករនាបជួសសម្ដីដែលឆ្លើឆ្លងហួសហ៎គេយកមកអភិវឌ្ឍតែមចឹងបងស្រីអើយនេះបានហើយយកមកនេះមកយើងមិនអស់ចាញ់ចិត្តអីទេខ្លាំង ឆ្លើយគេថាខ្លាំងជាមួយឆ្កែកាចបាន តែកុំឲ្យខ្លាំងជាមួយចចកណាបងឆ្កែចចកហើយនឹងឆ្កែអំបោជាមួយគ្នា តែសមត្ថភាពខុសគ្នាណាបងស្រីទៅណាបងស្រីខ្លាំងទៅណាបង ម៉េចគេតែងហៅខ្ញុំហៅខ្ញុំមនុស្សសេរ៉ូពេលដែរអឺវាមនុស្សសេរ៉ូមែនហើយចឹងបានរត់តែម៉ូតូដប់ចាយតែលុយប្រពន្ធហើយខ្ញុំឈៀងតែខ្ញុំតាហើយបាយទើអីដែរបងសំសុកបើមានការងារធ្វើមិនទៅធ្វើមិនទៅអីខ្ញុំឈៀងណាអឺវាគ្មានរឿងធំដុំទេតែកុំយកអង្គុនធ្វើសិយោអើយឆាប់ចេញមក ព្រាមចង់ចូលម្ដងតាមផ្លែទៅបងបបវាយខ្ញុំចេញដល់អស់ផងអូយមិនឆាប់ចេញមកយកតែមេតបចេញក្បាលមកប្រយុទ្ធខុសសមរភូមិឡើយហើយលឿនឡើង ទៅទស្សនគ្រាមស្មានស្អីយូរនោះយូរអូយអីមុនមុនចេញហើយមិនសម្អាតបរិវារចេញអស់អូយលោកអើយលោកតើអត់មេតបយើងទៅកញ្ចាប់មែនណាអូយឯងជុះមិនទេនេះ អូយអស់ជំរឿនអូយដូចជាច្រៀងមែនកំមុំ ខ្លួនល្អតែកំជិលអាំងផេះតែនេះហ่ะស្រីមានប្តីហើយក៏កំជិលញកក្លៀកគ្រាន់តែសម្រាប់មួយថងណានៅក្នុងបន្ទប់គេងក៏ចូលកញ្ចោលនៅក្នុងផ្ទះបាយដែរ រូបរាងណាមិនសមនឹងចរិតសោះណែបងឯងក៏មិនចេះទោះខ្ញុំមិនខ្មិចក៏ឃ្លាកខ្ញុំក្អូនជាមួយថ្ងៃនេះថាខ្ញុំទៅវាស្អាតកាន់សម្រាមទៅចោលនៅមុខផ្ទះវាអត់មានទឹកលាងខ្ជិលចូលមកក្នុងផ្ទះវិញលាងដៃហើយនេះដូចបងឯងនេះមុខដូចតពួតនេះកាន់សម្រាមមកផ្ទះដៃចោលទៅអីយីនាងមុខនេះនាងបោះបានហើយក៏យើងចោលមិនបានយើងក៏ខ្ជិលចូលមកលាងដៃដែរ ម៉ាផ្ទះនេះមិនមែនតែផ្ទះយើងឯណាព្រោះអីប៉ាមិនតន់ថាចែកឲ្យអ្នកណាណានឹងត្រូវឯងក៏មិនមែននៅតែប្តីពុតខ្ញុំទេសម្រាមក៏អីក៏ទៅយ៉ាងហោចណាស់ប៉ាមកស្ដីបន្ទោសឲ្យបងឯងហ្នឹងថាបងឯងជាកូនបងមិនចេះរៀបចាប់ផ្ទះហ្នឹងកូនពៅខ្ជិលតិចតួចមិនចេះតិចតួចក៏វាមិនអីឯងមែនឯងបងស្រីឯងតែយើងក៏មិនខ្វល់ដែរຕົកវាចោលនៅហ្នឹងឯង អ្នកណាមិនយកចោលក៏ហើយទៅមិនមែនផ្ទះម៉ែក្មេងយើងណាយើងដល់មកធ្វើការហើយជូន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 រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យទឹកដោះគោជូរអង្គរមៀលឆ្ងាញ់ហើយផ្នែកព្រឺ ក្រោយគេនឹងត្រូវចេញថ្លៃភ្លើងបន្ថែម50%អូអូក្បាច់ហ្នឹងកុំដល់ប្រើពេលហ្នឹងអីទុកប្រើពេលក្រោយណាឥឡូវបងឃ្លានណាធ្វើហូបញ៉ាំសិនក៏បានខ្ញុំព្រមតាមកិច្ចសន្យាចំពោះខ្ញុំអត់បញ្ហាតោះបង យើងទៅលេងហ្គេមនៅលើចាំបន្តិចទៀតចាំចុះញ៉ាំបាយតោះតោះវ៉ាត្រឹមត្រូវហើយឯងមកកន្លែងឯងគាត់រហូតមកឯងអត់មានចេះគិតស្អីទេបងនឹកឃើញល្បិចហើយចាំតែមើលអូនលុយគេបងត្រជាក់ឬមកក្តៅសាបឬក៏ហិល ម្នាក់ចាំតែមើលអូយអូយអូយអូយមកហើយអូយមកហើយមកអូយហ្នឹងហើយស៊ីមចេះរើសធ្វើមហូបគ្មានអនាម័យរត់ទៅទប់ទឹកសឹងមិនតាន់ចឹងហើយ មើលវាធ្វើស្អីចុះវាមានចេះអនាម័យអីវាមាននឹងស្អាតតែរូបនឹងហើយក៏ខ្វក់តោះញ៉ាំបាយណែបិចាអញអត់ចេះបរៀនប្រីអញអត់មានសិលធម៌ខ្លះទេអីមកជុះមកផោងមើលតែកូនលន់តែបាញ់ខែចែតអី សួរតែពេលគេស៊ីបាយស៊ីទឹកហ្នឹងគេស៊ីចូលអីឥឡូវឲ្យខ្ញុំធ្វើមិនបើប្រគុនផ្ទះឲ្យវាមានតែមួយនេះហើយគាត់ដល់ផោមិននឹងជុំខុសសិលធម៌ត្រង់ណាបងគូតវាមិនអាចដាក់ silent ណាហើយនឹងដាក់រំញ័រដូចទូរស័ព្ទឯងបងចេះស្គាល់សេរីរៀងមនុស្សផងបងស្រីអីដាក់ silent ណាឬដាក់ញ័រដាក់មិនកើតទេតែជួយបន្ថយសលេងតិចទៅអាសូរពួកយើងនេះពងអាស៊ីបាយផងចុះអាណាស៊ីកាត់បើលឺសូរតែព្រុសព្រុសភូភូដូចជាកូលអន្ទះបាញ់ខែចែតហ្នឹង ខ្ញុំដឹងហ៎បងឯងញ៉ាំបាយតែបងឯងប្តីខ្ញុំជូរតែគាត់ទៅគ្មានអីតាក់តងមួយបងឯងញ៉ាំបាយមកពីណាចេះរលរឿងខុសទំនងហេខ្ញុំចង់ឆ្លុះជាមួយឯងខ្ញុំធ្វើមហោបឯងប្តីខ្ញុំចេញមកវិញអាងប្តីខ្ញុំញ៉ាំបាយនេះយីមីបងទូរទស្សន៍តោះបាយ ហ្នឹងអូនបងអើយខ្ញុំថប់ដង្ហើមបងអូនកុំធ្វើឲ្យបងភ័យអូនកាត់អីអូយបងបងបងទៅវិញបងកូនទៅវិញជួយប្រពន្ធខ្ញុំមកបងចាឯកាត់អីនឹងពិចារហ៎បងកាត់អីណាអត់អត់ដឹងមកនៅសុកសុកថប់ដង្ហើមគេងសុកសុកស្រក់លេចថប់ដង្ហើមខ្ញុំនឹងមកពិចារពិចារឯងកាត់អីណាបើឯងកាត់អីបានអ្នកណាឈរជាមួយយើងទៀតអើយអាខៃ ឡើយតែប្រកែកគ្នាហ្នឹងឯងមិនយកខ្លួនឯងទៅពេទ្យមែនមកតោះអូនតោះជំងឺដូចជាមិនធ្ងន់ធ្ងរអីប្រហែលទេគ្រាន់តែថប់ទៅហើមតិចតួចប៉ុន្តែទុកយូរវាអាចធ្ងន់ធ្ងរនេះសំណាងហើយចេះយកមកពេទ្យតាន់ពេលហើយមកពីអីគេលោកគ្រូពេទ្យមិនសុកសុកប្រពន្ធខ្ញុំទៅជាចឹងហើយខ្ញុំក៏ចង់ថប់ថប់ម្ដងម្ដងនៅលោកគ្រូពេទ្យនេះប្រហែលជាក្នុងបន្ទប់ហ៎ អត់មានខ្យល់ចេញចូលស្រួលហើយហើយក្លិនមិនសូវល្អទើបច្មោះវាពិបាកធ្វើការបើរឿងហ្នឹងដូចជាមិនអាចទេលោកគ្រូប៉ែតបើបន្ទប់ពួកខ្ញុំគេងខ្យល់ចេញចូលល្អសឹងអីនេះផាសុខភាពវិញល្អហ្មងមែនទេលោកគ្រូប៉ែតលោកគ្រូប៉ែតឯងអត់មើលខ្ញុំទេស្អាតប៉ុណ្ណាបន្ទប់ខ្ញុំស្អាតប៉ុណ្ណោះបើអញ្ចឹងល្អហើយសម្រាប់ពេទ្យមកយប់សិនទៅ ខ្ញុំព្រឹកខ្ញុំតាមដានមួយសារទៀតកែលោកមានជំងឺអីផ្សេងយីចាអួតតែកើតព្រះ នៅកន្លែងដេកដូចឆែកើតកូនអញ្ចឹង អឺបងបងស្រីខ្ញុំគាត់និយាយមួយប្អូនគាត់តែចឹងលោកប៉ែតបងកវីបងកនអឺពួកខ្ញុំគេនៅនឹងប្រយុទ្ធពួកបែងទៅផ្ទះមុនណាណាហើយខ្ញុំអរគុណណាស់ណាបងដែលជូនពួកខ្ញុំមកប៉ែតបងយ៉ានេះលើចេះសិលធម៌ខនបាក់អូនណាតោះឯងទៅផ្ទះជម្រាបលាលោកគ្រូពេទ្យបាទបាទបាទ ឆ្លងដៃវាមិនចិត្តខ្មាស់មាត់ទេអូយបើខ្ញុំវិញខ្ញុំខ្មាស់គេណាកន្លែងគេមើលទៅដូចសបុកជឹកមណ្ដូព្រះអើយព្រះបានប្អូនស្រីម្នាក់ហ្នឹងវាឆ្លក់នឹងសម្រាប់ខ្លួនឯងចេញក្រៅឲ្យដូចស្ដាច់ដល់ពេលកន្លែងដេកឲ្យដូចឆ្កែរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាមនិងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនក្រាប៊ីកម្ពុជា រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់ហ្នឹងហើយពិបាកដែរបងស្រីឯងហើយបើខាយប្តីវាវិញក៏មិនលើសគ្នាប្រហែលណាគ្មានចេះរៀបចំស្អីទេក៏តែវាចេះដេកលក់ដែរចុះឥឡូវមិនឃើញឈឺអីព្រោះតែបន្ទប់អញីអញ៉ៃហ្នឹងឯងណាហើយ ុំខ្វល់រឿងពួកវាពេកដោយសារតែរឿងពួកវាណាធ្វើឲ្យយើងអត់ល្ងងនិយមយើងដេកដោយផាសុខភាពក្នុងបន្ទប់នេះទៅតោះដេកโอ้ยหมอหยออะไรรู้ไหมโอ้จะไปเลย ជ័យលៀងចាក់សំរាមនឹងឲ្យកូនស្រីរបស់ប៉ាតាមើលតថតទុកបើមិនចឹងពិបាកប្រកែកជាមួយហ្នឹង តាមមើលព្រឹកនេះមិនបាន ទៅវិញនេះនៅជួយសម្អាតពួកវាឲ្យមើលទៅហឹមក្របែកយួយឲ្យពួកវាជួសជុលក៏វាមិនប្រອບជួសជុលមានប្តីរៀងខ្លួនអស់ហើយតែគ្មានអាចេះជួយមួយសោះមកនៅបែកដដែលចក្រានបាយក៏ធំក្លិនទៀតចំណែកសម្រាប់វិញຕົកឡើងអាលួយពេញចក្រានបាយ យ៉ាក្អួតនេះព្រមក្អួតក្នុងចានមកគួតនេះហើយហើយមកគួតនេះមកចានមកគួតវិញចេះតែមានហ្មងប្រកាសជាអាកូនភាសាមួយណាវាសបន់ហើយហើយមកក្អួតមកវិញហឺអើយអួតនឹងចានប្រគុណត្រូវអួតនឹងប្រគុណកើតចង់កូនប្រគុណចិត្តទេ ឡូកូនអាឡូប៉ាបងថាវាឈឺនៅទីពេទ្យហ៎ឈឺនៅពេទ្យណាពេទ្យប៉ាឈឺថ្ងៃមុននឹងមកផ្លូវហ៎ហ្នឹងហើយអត់អីប៉ាស្គាល់ហើយគេជឿប៉ាទៅដល់ហើយហើយគ្រូសាពួកឯងនេះដូចជាកាក់កបជាមួយខ្ញុំដល់ហើយយប់មិញនេះអាប្អូនថប់ទៅហើមព្រឹកឡើងអាបងរៀកអាអ្នកថប់ទៅមិនដល់ផ្ទះអាអ្នករៀកក៏ត្រឡប់មកវិញខ្ញុំដូចជាចង់ដឹងដល់ហើយ តែក្នុងផ្ទះពួកឯងនេះរស់នៅយ៉ាងម៉េចបានម្នាក់ម្នាក់ចេះឈឺប្រដាក់គ្នាអញ្ចឹងអើយបើលោកពូពេទ្យចង់ដឹងមិនបាច់សួរពួកគេទេមើលតែក្នុងនេះទៅដឹងហើយមើលក្នុងនេះទៅនេះជាផ្ទះដែលពួកគេរស់នៅនេះជាផ្ទះរបស់ពួកគេរស់នៅមែនហ្នឹងហើយ ចឹងតើបានឈឺអត់មានអីចម្លែកទេខ្ញុំធ្លាប់តែឃើញគេបង្ហោះតាម Facebook តាមផ្ទះជួលតែនេះផ្ទះខ្លួនឯងតែម្ដងហើយពូឯងនៅផ្ទះឬក៏នៅក្នុងឡសម្រាមហ៎ទោះចេះប៉ាមិនមែនជាវិឡាដល់ធំស្គមស្កាយក៏ដោយក៏ជាផ្ទះរស់នៅដែរគ្រាន់បើជាមិនជួលគេដែរមិនក៏រស់នៅមិនចេះសម្អាតបែបហ្នឹងការោខូតក៏មិនព្រមជួសជុលហើយបន្ទប់ទឹកវិញណាមិនស្មើជួសក្នុងព្រៃផងប៉ានេះក្នុងនាមជាបង អត់ចេះជួយនាំប្អូនជួយសម្អាតជួយអីទេគាត់ប្រចាំតែប្អូនគាត់ចេះនាំប្តីគាត់ជុះជុលអីរៀបចំផ្ទះអីអត់ទេប្តីសន្សុកសោះមិនដែលហ៊ានឲ្យធ្វើអីទេថ្នមអើយថ្នមដេកចាំតាស៊ីអេកុំប៉ះពាល់កុំប៉ះពាល់ប្អូនហ្នឹងវាបណ្ណយដែរហ្នឹងវាប្រចាំតែបង ប្តីតែថ្នមអើយថ្នមប្តីរត់ម៉ូតូដប់សោះហ្នឹងអេអេកុំប៉ះពាល់ប៉ះពាល់អានហើយបានហើយ ពូឯងមិនក្មេងទៀតទេ មានប្តីមានប្រពន្ធហើយឥឡូវប៉ាសុំចិត្តពូឯងចុះត្រូវតែការទម្លាប់នេះឡើងវិញចេញពីពេទ្យទៅ ត្រូវសហការគ្នាសម្អាតផ្ទះទាំងអស់គ្នាលឺនៅឈប់ប្រចាំគ្នាទៀតបើម្នាក់ម្នាក់គិតថាមិនបាននៅផ្ទះនេះទេក៏គួរតែគិតថាជាផ្ទះរបស់ប៉ាដែរកុំគិតថាអនាគតទៅ មិនបាននៅផ្ទះតូចទេហើយមិននាំគ្នាជួយសម្អាតត្រូវតែការចរិតនឹងទាំងអស់គ្នាលឺអត់បាទប៉ាអឺបើបាទចាស់ហើយ ត្រូវតែធ្វើឲ្យបានប៉ាចាំតែមើលចាបានប៉ាបាទប៉ាបានកុំដាំបាយស៊ីល្ងាចហ្នឹងតា បានតែប៉ុណ្្នឹងល្អកូនឃើញផ្ទះសាអញ្ចឹងទៅយើងរស់នៅមានសេរីសួស្តីសុខភាពយើងក៏ល្អមិនចំណាយលុយទៅពេទ្យញឹកញាប់ទោះពួកកូនមានលុយច្រើនយ៉ាងណាក៏នៅតែឈឺដែរបើកន្លែងរស់នៅនោះផ្ដុំដល់មេរោគនោះមើលទៅពួកកូនសិតតែទទួលបានបទពិសោធន៍ហើយការរស់នៅមិនស្អាតធ្វើឲ្យយើងឈឺចាប់ពីថ្ងៃនេះទៅឈប់ប្រចាំគ្នាត្រូវជួយសម្អាតគ្នា lên đấy bạn ấp à ừ lâu rồi rồi tao nhắm máy វិតមនុស្សអ្វីដែលសំខាន់ជាងគេគឺសុខភាពហើយដើម្បីបានសុខភាពល្អយើងម្នាក់ម្នាក់ត្រូវមានអនាម័យឲ្យបានជាប់ជួនទាំងលើការញ៉ាំការគេងនិងការរស់នៅសពថ្ងៃសូមចូលរួមថែរក្សាបរិស្ថានដោយចាប់ផ្ដើមពីការសម្អាតផ្ទះយើងឬកន្លែងស្នាក់នៅឲ្យបានស្អាតបាតជៀសវាងមេរោគជំងឺដង្កាត់ផ្សេងៗដែលអាចឆ្លងតាមភាពគ្មានអនាម័យរបស់យើង។